សុនតារីស្រី កណាសុំសួរពេលយ៉ាងកេញបើមិនជ្រោចទឹកលើបាយបានដែរឬទេ កណាឃើញគេយកបាយចាក់ចោល ពេលកាន់បិណ្ឌច្រើនណាស់ហ្នឹងហើយរឿងហ្នឹងវាពាក់ព័ន្ធនឹងប្រពៃណីហើយវាបង្កប់ដោយជំនឿយូរយូរយូរយូរវាមិនមែនជារឿងល្អវាទៅជាមិច្ឆាទិដ្ឋិទៀត យើងយើងយកតែរឿងណាមួយមកធ្វើឲ្យលះមិនបាន ចារឿងមកកកោកទៀតរឿងល្អល្អហ្នឹងអត់ព្រមយកមកធ្វើជាប្រពៃណីសោះនឹងមិនទៅយកតែអាក្បោក្បាច់របស់ប្រពៃណីគេណាមួយសម័យនោះគេធ្វើតែម្ដងអញ្ចឹងណាហើយគេមិនធ្វើទៀតណាដូចជារឿងនន្តយៈអឺប្រកេនសាលាដល់ព្រះអង្គហើយគាត់ជ្រោយទឹកលើពហោះព្រះអង្គគាត់ធ្វើតែប៉ុណ្ណឹង អានោះប្រពៃណីរបស់គេហ្នឹងអ្នកផ្សេងទៀតគេមិនធ្វើអញ្ចឹងហ្នឹងខ្វះអីមានចាប់ទៅជ្រោចអីបើយើងទៅចាប់យកតែបានរឿងហ្នឹងយកមកឆ្លោះគ្នាឥឡូវអាហ្នឹងឯងដែលយើងមិនយល់ពីកុសលហ្នឹងជាអ្វីកុសលមិនមែនទឹកកុសលមិនមែនបាយកុសលមិនមែនអីទាំងអស់កុសលគឺជាទូនាមធម៌នៃការក្នុងចិត្តណាគឺទូចិត្តនឹងតែមកដែលប្រកបដោយពួកសោបនៈធម៌មានសទ្ធាសតិជាដើម ហើយយើងចេះថាបើសិនអត់សូត្រយ៉ាងកេញទៅវាមិនបានប៉ុនទេគេថាអាហ្នឹងមិនស្គាល់ប៉ុនឥឡូវស្មានលើករឿងអត់សូត្រយ៉ាងកេញក៏ឋានសួគ៌មកកណោចង់ស្ដាប់រឿងហ៎រឿងសម័យព្រះហ៎ឃើញមើលណាដូចរឿងមត្តកុណ្ដលីហ្នឹងកាលណាអ្នករៀនពុទ្ធិកៈដបងអារឿងទី2ដបងដឹងហ៎ មាត់តកុនតលេឈឺហើយឪពុកយកមកដាក់នៅអារបៀងផ្ទះខាងក្រៅនោះហើយព្រះសម្មាសម្ពុទ្ធព្រះអង្គទៅបិណ្ឌគាត់តែឃើញពលឺព្រះអង្គហ្នឹងគាត់អោនចិត្តជ្រះថ្លាដាច់ខ្យល់ផឹងទៅកើតតាបតឹងបាត់អាណាជ្រូចទឹកបញ្ជូនសោយសម្បត្តិនោះនោះឪពុកមិនតន់ជ្រះថ្លាស្អីផងហ្នឹងបែរពីណាសូត្រយ៉ាងកេងជ្រួយទឹកឲ្យថែមទាំងចោះមក ដែលធ្វើជាប្រស្នាឲ្យឪពុកនឹងភ្ញាក់ខ្លួនទៀតផងរឿងហ្នឹងហ៎កម្មកនិមិត្តធ្វើក្មេងមួយយំហើយគាត់នឹងយកបាយយកទឹកទៅសែនដាក់ទឹកដាក់អីដាក់បាយដាក់ទឹកមុខភ្នោកន្លែងដុតហ្នឹង រឿងរឿងដែលមានការអប់រំល្អល្អអញ្ចឹងមិនយកមកធ្វើជាប្រពៃណីទេចូលតែរឿងណាយ៉ាប់យ៉ាប់យកមកធ្វើប្រពៃណីចាស់ចាស់យ៉ាប់មែនខ្លះខ្លះយកមកអាប្រឡាក់ប្រលោះអាស្អីស្អីហ្នឹងនាំតែពិបាកមែនហ្នឹងរឿងល្អល្អមកកកោកអត់យកមកធ្វើជាប្រពៃណីអត់យកមកអាងសោះ គាត់កំពុងយំកូនតូចកូននៅទីណាកូនមកស៊ីចោះកូនមកសោយចោះឪពុកយកមកឲ្យហើយបើកូនដុតខ្ទេចហ្នឹងហើយដល់ពេលអញ្ចឹងទេវបុត្រហ្នឹងនិមិត្តធ្វើក្មេងមួយអង្គុយយំយំយំយំតានឹងសួរតាដែលជាឪពុកណាហើយចុះក្មេងតូចឯងហ្នឹងកុមារឯងហ្នឹងយំថាអីថាខ្ញុំយំចង់បានរបស់ហើយក៏សួរចង់បានអីប្រាប់មកចាំតាទិញឲ្យ អឺលោកការកឲ្យខ្ញុំមិនបានទេហ្នឹងអស់លុយប៉ុន្មានក៏តាទិញឲ្យដែរថាមិនបានទេព្រោះរបស់ខ្ញុំហ្នឹងនៅឆ្ងាយណាស់ឆ្ងាយក៏ខ្ញុំរកឲ្យដែរអញ្ចឹងហ៎អញ្ចឹងខ្ញុំចង់បានគូនៃព្រះអាទិត្យនិងព្រះច័ន្ទយកមកធ្វើកង់អាទេសរុញលេងអឺតែគាត់ឆ្កួតទេអីអាណាទៅយកអាហ្នឹងបានហើយមកក្មេងសួរថាចុះតើឯងយំស្អីដែរថាយំព្រោះ នឹកកូនជាទីស្រឡាញ់របស់យើងណាដែលស្លាប់ទៅហើយចុះដាក់ស្អីនៅក្នុងបាយទឹកសំណែនហើយសែនឲ្យណាសែនឲ្យកូនដែលស្លាប់ទៅនោះណាហើយណាកូនតាកូនដុតអស់ហើយដុតឆេះអស់ហើយមិនគ្មានអឺណាឈួតជាងយើងខ្ញុំយំទារបស់ដែលមើលឃើញហើយចុះតែឯងទៅយំទារបស់មើលមិនឃើញហ្នឹងមិនឈួតជាងខ្ញុំទេអី ឃើញរឿងអញ្ចឹងអញ្ចឹងអត់យកមកធ្វើ ជាប្រពៃណីដើម្បីឲ្យមនុស្សឆ្លាតទេអត់ទេទៅយកតែរឿងណាប្រពៃណីរបស់ឥណ្ឌានឹងរាប់ពាន់ឆ្នាំមកយកមកធ្វើនៅតាគេថាប្រពៃណីខ្មែរទេប្រពៃណីឥណ្ឌាសោះណាបើបើចាត់ថាជាប្រពៃណីប្រពៃណីឥណ្ឌាដែរជ្រោយទឹកហ្នឹងជ្រោយទឹកមិនបាច់ផ្ទាន់មកជុលឯងបួសបួសតាមឥណ្ឌាដែរ ទេបួសតាមធម៌វិន័យអានេះគ្មានប្រពៃណីជាប់ពីណាព្រះបង្កើតខ្លួនឯងព្រះអង្គឥណ្ឌាមែនប៉ុន្តែព្រះអង្គបង្កើតក្រោយទេបើណារឿងគេជ្រោចទឹកវាជាប់ខ្សែហោគេតាំងរាប់ពាន់ឆ្នាំមកនោះអានឹងគ្មានរឿងធម៌វិន័យស្អីទេអារឿងជ្រោចទឹកហ្នឹងហើយឥឡូវអាត្មាលើកលើកថារឿងស្អីដែលវាមិនបាន ជ្រួចទឹកវាដល់ដែរណាវាទៅកើតឋានសួគ៌ដែរមកកកោកអត់យកមកមកធ្វើជាឧទាហរណ៍ទេ ដូចជាអ្នកធ្វើដំណើរតាម សំពើ500អ្នកអញ្ចឹងមានម្នាក់គាត់រសាពសតហើយគាត់ទៅតាមសំពើដែរមនុស្ស500អ្នកទៀតហ្នឹងគាត់ដឹងសិលនឹងមិនផងតែសំពើវាបែកបែកទៅយំបន់ទេវតាឲ្យណាស់ទេវតានោះមានបរោះម្នាក់ក៏អត់បន់អត់អីគាត់មើលត្រៃណាមឃើញអញដឹងអាងាប់ហើយជាងមុនងាប់មានសម្អាតសិលហ្នឹងនឹកគុណប្រតនត្រ័យគេឆ្ងល់ហ្នឹងមិនគាត់អត់ភ័យ តែខ្ញុំអត់ភ័យមកពីខ្ញុំមានរបស់ជាទីរលឹកវាឲ្យចែករបស់នឹងខ្ញុំខ្លះមកគាត់ក៏ឲ្យពិចារណាសេចក្តីល្អទៅនឹងគុណបរតនត្រ័យទៅសមាទានសិលទៅងាប់ទៅទាំងអស់គ្នាកើតឋានសួគ៌ទាំងអស់ណាជ្រួចទឹកឲ្យណាព្រោះតួនាំបដិសន្ធិក្នុងសុគតិភូមិគឺតួកុសលអបើទោះជាបុណ្យអនុមោទនាក៏រឿងបុណ្យអនុមោទនាកុសលដែរគ្មានអនុមោទនាទឹកទេគ្មានទេ ចឹងបានអារឿងខាងក្រៅហ្នឹងវាវាធ្វើឲ្យមនុស្សយើងយល់ច្រឡំច្រើនណាអឺមួយទៀតបរោះជាប្តី មានស្រីលួចលាក់ក្បត់ប្រពន្ធអូបែបប៉ះហើយយ៉ាងឯប្រពន្ធមានប្រុសលួចលាក់ប្តីតើខាងពុទ្ធសាសនាទទួលបាបត្រឹមណារឿងដាច់កាមេសុមិច្ឆាចារៈនឹងបើវាធ្ងន់ទៅនរកទៅ ហើយវាស្រាលកើតខ្ទើយអីចឹងទៅយល់ទេហ្នឹងអាដូចអតីតកាលព្រះអនន្តចឹងដល់វាខុសរឿងនឹងច្រើនពេកទៅរហូតដល់ទៅ រំលោភបំពាន អីគេញញៃទៀតនឹងធ្លាប់កើតមកជាសត្វស្អីក៏រលួយប្រដាប់អស់លីងកើតប្រមាណជាតិតគ្នាឲ្យលួយប្រើអត់កើតទេ យល់អត់ណែនិយាយខ្លីៗចឹងមិនថាមានហើយក៏សុំឲ្យមានតែមួយចុះទី3ខ្ញុំបាទនាងខ្ញុំព្រម ទាំងកូនចៅ សំណូមពរដល់ម្ចាស់គ្រូមេត្តាបង្កើតសមាគមព្រះសង្ឃដែលមានប្រសង់មានឧត្តមគតិស្នេហាជាតិមាតុភូមិឲ្យបានគ្រប់ខេត្តទូទាំងប្រទេស ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនាផងនិងការពារមាតុភូមិយើងឲ្យបានគង់វង្សផងសូមអរគុណនិងសូមអរគុណបំណងថ្មមិនមែនបង្កើតធំនៅក្នុងប្រទេសចង់បង្កើតពេញអាមេរិកទៀតប៉ុន្តែមិនតាន់ធ្វើឲ្យតែខ្មែរនិយាយរួមចង់បង្កើតសហគមន៍ខ្មែរដែលសពថ្ងៃកំពុងទៅរួបរวมធម្មកថាហ្នឹងគឺគោលការណ៍ទៅនឹងឯងប៉ុន្តែធ្វើបានត្រឹមណាក៏យើងដឹងថា ជាការងារដែលមិនស្រួលប្រហែលទេណាប៉ុន្តែទោះបីមិនស្រួល យើងធ្វើបានប៉ុណ្ណាយកប៉ុណ្ណោះនិយាយប្រាប់ញាតិញោមទៅចុះបច្ចុប្បន្នហ្នឹងកំពុងមានគោលការណ៍2ទី1បង្កើតសាលារៀនពុទ្ធសាសនាច្បាស់លាស់មួយ នៅក្នុងស្រុកខ្មែរទៅវិញនេះត្រូវបើកវគ្គជាផ្លូវការ ហើយមួយទៀតកំពុងតែគម្រោងបង្កើតសមាគមធម្មកថា ទូទាំងប្រទេសហ្នឹងដើម្បីទី1ដឹងសុខទុក្ខគ្នា ទី2សហការគ្នា ជួយសង្គមតាមរយៈព្រះធម៌នឹងឯងហើយដើម្បីឲ្យវាមានរចនាសម្ព័ន្ធល្អក្នុងការជួយសង្គមនឹងអាចទទួលជំនួយពីបរទេសចាត់ចែងជារបៀបរដ្ឋបាលតែម្ដងនឹងចឹងនឹងដែលកំពុងកំពុងនឹងធ្វើតទៅទៀតតែបានមិនបានអានឹង ជាងការវាមិនសម្រេចនៅលើយើងទាំងស្រុងទេព្រោះត្រូវសុំច្បាប់គេឲ្យបានបើសុំច្បាប់មិនបានអានឹងក៏យើងមិនដឹងធ្វើយ៉ាងម៉េចដែរខ្ញុំកណាសូមថ្វាយបង្គំព្រះអង្គគ្រូខ្ញុំកណាមានសំណួរថានៅមានចិត្តមួយនឹកស្ងល់ថាហេតុអីបានជាព្រះអង្គចាត់ឲ្យមានសង្ឃពីរគណៈគណៈធម្មយុទ្ធនិងគណៈហានិកាយតើបើ មានហ្នឹងតាំងពីពេលណាមកព្រោះកណាមិនដែលមិនដូចជាមិនយល់ទៅហេតុអីបានជាមានដល់ពីគណៈសង្ឃកណាគណៈសង្ឃព្រះអង្គជួយដោះស្រាយអឺតាមពិតពពុតអត់បានចាត់ឲ្យមានអញ្ចឹងទេអញ្ចឹងណាមានតែមួយក៏មិន ក៏មិនបានដាក់តាមបឋមយុទ្ធឬក៏មហានិកាយអីចឹងអត់មានទេសម័យព្រះអង្គអត់មានទេមហាយានហើយនយាននិកាយហ្សេនអីណានៃអត់មានអីទាំងអស់ហើយសពថ្ងៃនេះនិកាយនឹងវាមានទៅដល់ជាង10ទៅហើយលើពិភពលោកនោះតាមស្មាអានមើលមិនមាន ត្រឹមតែ2ហ្នឹងឯងប៉ុន្តែថាស្រុកខ្មែរយើងយើងដឹងត្រឹម2ហ្នឹង ប៉ុន្តែបើបែកនៅក្នុងបណ្ដាប្រទេសផ្សេងផ្សេងទៀតនេះនិកាយដូចជាមាន13ហើយប៉ុន្តែបែកដោយសារអីពពុតឲ្យបែកអញ្ចឹងអីថាអត់ទេបែកនឹងដោយសារមនុស្សមិនដើរតាមព្រះដើរតែតាមគ្រូមូលហេតុឲ្យតគ្រូណាល្បី ធ្វើអីរៀងទំនងគាត់មានគំនិតអីបែកធ្វើអីមួយមួយមួយកាន់យកតាមគ្រូហ្មងយូរយូរទៅដល់វាច្រើន គ្នាគ្រប់គ្រងទៅវាច្រើនលៀនច្រើនអីចឹងទៅក៏ឲ្យឈ្មោះមួយទៅ ទៅជានិកាយមួយទៅរបៀបបែកហ្នឹងបែកអញ្ចឹងតែមិនមែនជាទិសដៅដែលព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យមានអញ្ចឹងទេធម៌វិន័យមានតែមួយប៉ុន្តែរឿងបែកគឺជារឿងប្រកាន់តាមគ្រូចឹងហើយបានជាខ្ញុំកណាអាត្មាភាពចិត្តតែសំដែងឲ្យសំដែងទៀតថាចឹងបានកាលដែលអាត្មាបង្កើតកន្លែងសិក្សាដំបូង ធម្មកាហៅអាត្មាទៅសួរកាលនោះអ្នកល្បីមុនលោកគ្រូសំបន្ទឿនហើយនិងលោកគ្រូអគ្គបណ្ឌិតពុទ្ធសវងធម្មកាហៅអាត្មាទៅសួរមកទៅតែបកើតបានប្រហែលខែកាលហ្នឹងគាត់សួរថាតើអាត្មាធ្វើតាមនរណាតាមលោកគ្រូសំបន្ទឿនឬក៏លោកគ្រូបុត្រសវងគាត់ថាអញ្ចឹង បានអាត្មាថាអាត្មាអត់ធ្វើតាមនរណាទាំងអស់គាត់ទះទុកផាំងគាត់ខឹងគាត់មុខឡើងក្រហមធម្មការខេតកាលនោះថាអាត្មានឹងធ្វើឲ្យពិបាកគាត់និយាយយូរចឹងនឹងចេះយន់ចេះចើបានអាត្មានៅស្ងៀមទៅបានគាត់ថាម៉េចក៏មិនមាត់ជាបំមាត់អីនិយាយសើតេះຕົកចឹង ហើយបានថ្មថាគាត់ថាឥឡូវនិយាយមកសនុកគេធ្វើការឯសនុកធ្វើការមិនសនុកធ្វើការថាបើថា ដឹងតាមក្រមលោកគ្រូសំបន្ទឿនឲ្យដឹងទៅតាមលោកគ្រូវុទ្ធសវងឲ្យដឹងទៅសនុកគេចុះបញ្ជីបានអាត្មាថាបើញោមចង់ស្ដាប់អាត្មានិយាយប៉ុនហាមផ្ទះតុកហាមនិយាយកាត់ បានអាត្មាថាញោមអាអាត្មារាល់ថ្ងៃបើគេសួរអាត្មានិកាយអីអាត្មាពិបាកឆ្លើយថាធម្មយុត្តក៏មិនចង់ថាថាមហានិកាយក៏មិនចង់ថាពីព្រោះវាគ្មានជាការបែងចែកអីច្បាប់អីវាបែងចែកអត់វារឿងប្រកាន់របស់មនុស្សតែប៉ុណ្ណោះបានអាត្មាថាណែរឿងដែលបែកទៅធម្មយុត្តតនិកាយក៏ដោយមហានិកាយក៏ដោយហ្នឹង គឺដោយសារកម្មានកំណត់ដូចញោមឯងហ្នឹងបានវាចេះតែបែកហ្នឹងឯងពីព្រោះអីបានតែអាត្មាឆ្លើយថា មិនធ្វើតាម អ្នកទាំងពីរហ្នឹងទេប៉ុន្តែអ្នកទាំងពីរហ្នឹងអាត្មាទុកជាគ្រូរបស់អាត្មាផង ទុកជារៀមច្បងរបស់អាត្មាទៀតពីព្រោះអាត្មាធ្លាប់ស្ដាប់លោកគ្រូសំបុនធឿនក៏អាត្មាស្ដាប់លោកគ្រូបុត្រសវងក៏អាត្មាស្ដាប់ដែរប៉ុន្តែនៅពេលដែលអាត្មាបួសឧបជារបស់អាត្មាដែលជាអ្នកបង្កើតភាវៈឲ្យអាត្មានេះ លោកមិនដែលថាអ្នកធ្វើតាមកណាអត់ទេលោកឲ្យសូត្រពុទ្ធធាំងសារណង្គិឆាមិធម្មាំងសារណង្គិឆាមិសង្ឃាំងសារណង្គិឆាមិបើមនុស្សទាំងអស់យកបរតនត្រ័យដាក់លើក្បាលគ្មាននិកាយទេគ្មានធម្មយុត្តគ្មានមហានិកាយគ្មានហីនយិនគ្មានមហាយិនអីទាំងអស់គឺមានតែមួយប៉ុណ្ណោះបើយកពពុទ្ធយកមកជា គ្រូតែមួយប៉ុន្តែអ្នកទាំងឡាយនឹងចេះតែភ្លេចគ្រូសរសើរតែគ្រូខ្លួនឯងភ្លេចព្រះយកគ្រូខ្លួនឯងយកមកដាក់ពីមុខ ចឹងបានជាបែករឿងមុនមហានិកាយនិងដែងធម្មយុទ្ធនឹងតាំងពីសម័យសង្គីយនីលើកទី1មកម្លេះដោយសារខ្លះចង់កាត់ធัวកាត់វិន័យចោលចឹងចង់ឲ្យស្រួលស្រួលស្រួលស្រួលខ្លះចឹងបានជាព្រះមហាកាសបៈលោករួបរวมធ្វើសង្គីយនីរួបរวมធัวវិន័យនឹងទុកដោយលោកប្រកាស បន្តអំពីចប់សង្គីយនីហើយនឹងថា យើងមិនដកមិនថែមទុកដដែលទាំងអស់អញ្ចឹងអ្នកដែលជ្រះថ្លាតាមព្រះរហន្តទាំង500អង្គដែល បានសកិយនានឹងហើយរក្សាទុកបៃដកនឹងគឺត្រូវបានគេស្គាល់ថា ជាអ្នកកាន់ព្រះពុទ្ធសាសនាបែបថេរវាទណាបែបថេរវាទក្រៅពីនោះដែលអត់គោរពតាមនឹង ត្រូវបានគេស្គាល់ថា ជាអ្នកកាន់ពុទ្ធសាសនា តាមអាចរយវេទអាចរវេយាទវេទនឹងអាចារ្យនឹងគឺគ្រូគ្រូណាដែលល្បី ល្បីល្បីល្បីនាំទៅធ្វើទៅធ្វើធូធូធូធូកាត់នេះខ្លះកាត់នោះខ្លះយូរយូរបានគ្នាច្រើនទៅច្រើនរហូតរហូតរហូតរហូតទៅច្រើនមែនទែនច្រើនជាងអ្នកកាន់តាមព្រះទៀតចុះមនុស្សយើងវាជួចិត្តអាសួរលោកអ្នកកាន់ពុទ្ធសាសនាដូចថារៀងបួសដែលមានប្រពន្ធបានទៀតណាមិនចង់ អាត្មាក៏ចង់ដែរមែនអត់មែនអត់មែនអត់ដោយអាត្មាអីបើបួសឲ្យមានប្រពន្ធផងបួសមកអាយុហ្មងនេះហើយដោយពាក្យថាហីនយាននឹងតាមពិតអត់មាននរណាបង្កើតទេ គឺពួកមហាយាននឹងប្រើពាក្យមើលងាយដល់អ្នកកាន់តាម ការសង្គាយនានឹងដោយ ពាក្យប្រមាថថាជាហីនយានជាយានថោកទាបអញ្ចឹងមើងងាយអញ្ចឹងអញ្ចឹងដល់ពេលនោះមានប្រសង់ស្រីលង្កាអីតស៊ូមតិឡើងមិនក៏និយាយអញ្ចឹងបានគេកែប្រែពាក្យគេថាហីនយាននឹងមិនមែនប្រែថាថោកទាបទេ ប្រែតែយានតូចដល់មហាយាននោះយានធំអានឹងជាពាក្យដោះសារទេប៉ុន្តែពាក្យបាលីមិនដែលហីណៈប្រែតែតូចគឺថោកទាបក៏នៅដោះខ្លួននេះ យល់ទេហើយយើងក៏មិនដែលហៅថាខ្លួនយើងហីនយានដែរនៅស្រីលង្កាគេមិនដែលហៅខ្លួនគេថាហីនយានទេប៉ុន្តែយើងជាទទួលហៅអញ្ចឹងទៅខ្មែរយើងទៅសួរនៅស្រីលង្កាបើគេទទួលអីគេអត់ទទួលទេពាក្យហ្នឹងគឺគេព្រមហៅ ត្រឹមតែថេរវាទយល់ទេណាថេរវាទយើងគោរពតាមអ្វីដែល ប្រធេរៈធ្វើសង្គាជនាមកជាពុទ្ធិកាទាំងអស់ហ្នឹងអញ្ចឹងពួកមហាជនសុំទោសដែរតើរឿងហ្នឹង ណាប៉ុន្តែនៅយើងនៅថៃនៅខ្មែរជាហៅយើងទៅទៅស្រីលង្កាអីគេគេមិនសុខចិត្តទទួលស្គាល់ទៅហីតាយានមិនធ្វើតាមព្រះមកឲ្យថោកទៀតមិនកើតមែនអត់យល់ហ្នឹងហើយហើយរឿងធម្មយុទ្ធមហានិកាយនេះវាពាក់ព័ន្ធប្រវត្តិស្ដេចស្អីស្អីអាត្មាមិនចង់និយាយនិយាយទៅអន់ដល់ហើយណែនៃទៀតហ្នឹងប៉ុន្តែសរុបសេចក្តីមកថាព្រះពុទ្ធមិនបានឲ្យយើងបែកទេ បើយើងបែកអញ្ចឹងក៏ពពុទ្ធមិនសบายបតីដែរយល់ទេដោយញាតិញោមដែលកើតពីផ្ទៃម្ដាយតែមួយ តាមពិតនឹងម្ដាយចង់ឲ្យកូនសាមគ្គីគ្នា ជាពូជពងតែមួយចុះដល់កូនចែកបាក់គ្នាសុទ្ធតែជាទីពេញបតីរបស់ឪពុកម្ដាយទេអត់ទេបានមកឆ្លើយជាមួយធម្មការវិញថាញោមអា ឥឡូវអាត្មាឆ្លើយហើយញោមបើញោមយល់ទុកឲ្យអាត្មាធ្វើទៅទៀតក៏បានបំបត្តិអាត្មាចោលក៏បានដែរបើអាត្មាដាក់ខ្លួនឯងថាអាត្មាធ្វើតាមលោកគ្រូសំបន្ទឿនអាត្មាយល់ពីលោកអត់អស់ទេបានស្ដាប់លោកតែពីចម្ងាយទេ ចុះលោកតែអាត្មាធ្វើមិនដូចលោកវាមិនក្រន់យកឈ្មោះលោកយកមកលៀបណា ម្យ៉ាងទៀតលោកគ្រូសំបុធឿនក៏មិនមែនព្រះអរហន្តដែរលោកគ្រូបុត្រសវងក៏អញ្ចឹងដែរគាត់ជាគ្រូមុនគាត់ចេះមុន ចំណេះដែលច្រើនក៏អាត្មាស្ដាប់ពីគាត់ដែរតែគាត់ក៏មិនមែនព្រះអរហន្តដែរគាត់ក៏មិនមែនពុទ្ធដែរអានៅតែទទួលស្គាល់ថាគាត់ពួកគាត់ជាគ្រូពួកគាត់ជារៀមច្បងប៉ុន្តែមិនមែនពុទ្ធទេកុំថាឡើយ ត្រឹមលោកគ្រូសំបុនធឿនឬក៏លោកគ្រូ សំបុនធឿនអឺគ្រូកបណ្ឌិតបុត្រសវងសំបីព្រះសរិបុត្រមកកលៀនណាបើខ្ញុំឯងសួរអាត្មាថាតើអាត្មា សួរតាមសរិបុត្រឬក៏ធ្វើតាមសរិបុត្រឬក៏មកកលៀនអាត្មានៅតែឆ្លើយថាមិនធ្វើតាមទេទោះបីជាសរិបុត្រឬមកកលៀនក៏ដោយពីព្រោះបត្រៃបិដកស្មាចអលបត្រៃបិដកក្នុងទូនេះមិនមែនជាពាក្យសម្ដីរបស់សរិបុត្រមកលៀនទេគឺជាពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះសិរីបុត្រមកកលៀនក៏ជាសាវករបស់ព្រះសម្មាសម្ពុទ្ធសិរីបុត្រមកកលៀនក៏មិនបានបំបែកនិកាយដែរយល់ទេយើងមាន តែមួយគត់គឺព្រះសម្មាសម្ពុទ្ធវិជ្ជៈប្រាប់គាត់ចឹងថាមិនមែនមើងងាយលោកគ្រូទាំងពីរនឹងទេមិនមែនទេទោះបីខ្ញុំឯងសួររឿងទៅបច្ចេកពុទ្ធទៀតថាតើមានធ្វើតាមព្រះបច្ចេកពុទ្ធអត់ថាព្រះបច្ចេកពុទ្ធក៏អត់យល់ដែរពីព្រោះអាត្មាមិនមែនបួសតាម ព្រះបច្ចេកពុទ្ធទេគឺយកព្រះពុទ្ធ ព្រះធម៌ព្រះសង្ឃបាននិយាយចប់ចឹងទៅគាត់ឈប់មាត់ដល់គាត់ឈប់មាត់មានន័យថាគាត់ឈប់ឆ្ងល់ហើយបើគាត់នៅឈប់ឆ្ងល់ញោមអ្នកសួរនេះក៏ឈប់ឆ្ងល់ទៅអនុមោទនី